អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកនឹងបិទការធ្វើនាវាចរជាបណ្ដោះអាសន្នតាមផ្លូវទឹកត្រង់ចំណុចស្ពានប្រៃភ្នៅខណ្ឌប្រៃភ្នៅចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃស្អែកស្លា Grand View ជឿជាក់លើទេពកោសល្យបុត្រធីតារបស់អស់លោកអ្នកយោងតាមការចុះផ្សាយរបស់រដ្ឋកោទឹកស្វយ័តក្រុងភ្នំពេញបានចេញសេចក្តីជូនដំណឹងស្តីពីការបិទនាវាចរជាបណ្ដោះអាសន្នចំពោះមធ្យោបាយគ្រប់ប្រភេទតាមផ្លូវទឹកត្រង់ចំណុចស្ពានប្រៃភ្នៅខណ្ឌប្រៃភ្នៅរាជធានីភ្នំ មពេញអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកសូមជម្រាបជូនថាតបតាមការស្នើសុំរបស់រដ្ឋកោទឹកស្វយ័តក្រុងភ្នំពេញដែលត្រូវតបភ្ជាប់នឹងអនុវត្តការងារដាក់បំពង់មេនាំទឹកស្អាតនៅបាតទន្លេសាប ដែលត្រូវឆ្លងពីត្រើយខាងកើតស្ពានព្រែកភ្នៅពោះទៅត្រើយខាងលិច ដើម្បីផ្គត់ផ្គង់ទឹកស្អាតនិងបំពេញសេចក្តីត្រូវការបន្ថែមជូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅឲ្យបានទាន់កម្មវិធីផែនការ ដែលបាន បានកំណត់ហើយការដាក់បំពង់មេនាំទឹកស្អាតនេះនឹងប្រព្រឹត្តទៅចាប់ពីម៉ោង6:00និង00នាទីព្រឹកថ្ងៃទី15ខែមិនិនាឆ្នាំ2023រហូតដល់បិទបញ្ចប់ការងារ នៅម៉ោង6:00នាទីល្ងាចថ្ងៃទី16ខែមិនិនាឆ្នាំ2023ដើម្បីគ្រប់គ្រងការងារនេះឲ្យមានប្រសិទ្ធភាព និងបញ្ជា គ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុអគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវទឹកផ្លូវសមុទ្រនិងកំពង់ផែសម្បត្តិការ ធ្វើនាវាចរជាបណ្ដោះអាសន្នចំពោះមធ្យោបាយគ្រប់ប្រភេទតាមផ្លូវទឹក ដែលត្រូវឆ្លងកាត់ចំណុចស្ពានព្រែកភ្នៅតាមដងទន្លេសាបស្ថិតក្នុងខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញតាមកាលបរិច្ឆេទដូចជម្រាបជូនខាងលើអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកផ្លូវសមុទ្រនិងកំពង់ផែ មានជំនឿយ៉ាងមុតមមថាសហគ្រាសសាធារណៈម្ចាស់ក្រុមហ៊ុន ឬម្ចាស់នាវា និងមធ្យោបាយគ្រប់ប្រភេទតាមផ្លូវទឹកទាំងអស់និងស្ថាប័នពាក់ព័ន្ធមេត្តាជ្រាប